បាទសូមគោរពជំរាបសួរបងប្រិមិត្តអ្នកនរគ្នាបាទស្វាគមន៍មកកាន់វីដេអូ SNG KH អូខេអូខេថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយ គឺសម្រាប់ការយើងចែកជូនដំណឹងទៅលើអ្នកទាំងអស់គ្នាដែលតាមដានចំពោះ បាទ game Bullet Angel គឺគេហៅថា AK2 បាទ game ដូច AK AK2 អូខេហ្នឹងហើយអ្នកនរគ្នាឥឡូវធ្វើការបានចិត្តមកដល់ហើយអ្នកនរគ្នាគឺនៅថ្ងៃទី13វេលាម៉ោង10ឥឡូវអ្នកនរគ្នាអាចធ្វើការ download ពីឥឡូវហ្នឹងបានគឺយើងអាចធ្វើការ install ឬក៏យើងទៅ connect ជាមួយនឹង Facebook ហើយ ហើយយើងទៅធ្វើការ download ជាមួយនឹង app app ជាច្រើនអូខេឥឡូវកុំអត់ខាតបាទកុំឲ្យខាតពេលវីដេអូអីគឺវីដេអូនេះគឺខ្ញុំចង់បង្ហាញពីរបៀបនៃការ download game ហ្នឹង នៅក្នុង Play Store និង App Store ហើយយើងយកមកធ្វើការ connect ជាមួយនឹង Facebook ហើយយើងធ្វើការ download ជាមួយនឹងបាទ skin ភ្លើង ស្បារូបមនុស្សអីហ្នឹងបាទយើង ធ្វើការ download Fenty បាទស្អាតស្អាតជាច្រើនផងដែរអូខេឥឡូវកុំឲ្យខាត់ពេលវេលាយូរខ្ញុំនឹងបង្ហាញទ្រុសទ្រុសទៅអ្នកនរគ្នាទស្សនាផងដែរអូខេឥឡូវជាដំបូងយើងត្រូវតែធ្វើការចូលទៅនឹង បាទ Play Store បាទអឺអញ្ចឹងខ្ញុំបង្ហាញនៅលើកុំព្យូទ័រពួកអីដែលសារខ្ញុំ download ទៅតាម Google Play Store ដូចគ្នាអូខេហ្នឹងហើយឥឡូវយើងចូលមកដល់កាន់ Play Store បាទប្រភេទពួក Android អូខេឥឡូវយើងធ្វើការចូលហើយយើងគ្រាន់តែចូលមកដល់ Play Store របស់យើងគឺយើងត្រូវចូលមកពាក្យ search ហើយយើងពេលពាក្យថា Bullet Angel B បាទ U double L បាទ ET បើ bullet and shell គឺវាលោតឡើងតែម្ដងនេះវាលោតឡើងហើយយើងចុចលើហ្នឹងគឺឃើញរូបហ្នឹងតែម្ដងអញ្ចឹងយើងឃើញយើងឃើញរូបមនុស្សស្រីអញ្ចឹង bullet and shell exhort smithson m អូខេឥឡូវដោយសារតែខ្ញុំធ្វើការ download ហើយអ្នកនរគ្នាអញ្ចឹងបើសិនជាអ្នកនរគ្នានៅទេគឺកន្លែងនេះឡើង install ឬក៏ download ធ្វើការចុចត្រង់ហ្នឹងមកគឺយើងនឹងធ្វើការបាទចាំឲ្យវាពេញបាទគឺ100% ចាំយើងបើកហ្គេមហ្នឹងតែម្ដងអូខេឥឡូវកុំឲ្យខាតពេលវេលាដោយសារកុំឲ្យខាតពេលវេលាយូរអីដោយសារតែខ្ញុំធ្វើការ download ហ្គេមហ្នឹងរួចហើយឥឡូវខ្ញុំធ្វើការចូលទៅក្នុងហ្គេមហ្នឹងត្រួសត្រាសឲ្យអ្នកនរគ្នាទស្សនាមើលតិចតិចសិនបាទឥឡូវខ្ញុំធ្វើការនេះចូលទៅក្នុងហ្គេមហ្នឹងតែម្ដងអូខេឥឡូវខ្ញុំធ្វើការចូលទៅក្នុងហ្គេមហើយអ្នកនរគ្នាអឺខ្ញុំក៏ដឹងថាតើហ្គេមហ្នឹងគេលេងយ៉ាងម៉េចដែរទេដោយសារតែ នេះគឺជាសក្តីជួនដំណឹងរបស់ខាង game គឺគាត់បានដាក់នៅក្នុង game ថាយើង ធ្វើការអាច download ពីលើនឹងបានហើយយើងនឹងធ្វើការរងចាំអ្នកនរគ្នានៅថ្ងៃស្អែកគឺយើងធ្វើការតាមដានឬក៏យើងធ្វើការ download ឬក៏យើងធ្វើការ connect ជាមួយនឹង Facebook connect ជាមួយនឹង Gmail connect ជាមួយនឹង Google អីជាដើមទៅអូខេឥឡូវខ្ញុំគ្រាន់តែបង្ហាញទ្រុសទ្រុសទេអ្នកនរគ្នាអាចធ្វើនឹងការចេះជាងខ្ញុំទៀតទៅហ្នឹងហើយអរគុណហ្នឹងហើយខ្ញុំគ្រាន់តែចង់ចែករំលែកទេអ្នកនរគ្នាអូខេឥឡូវយើងធ្វើការចូលទៅក្នុង game ហើយបាទគឺរូបភាពស្អាតមែនតើឥឡូវយើង យើងកុំឲ្យខាតពេលវេលាយូរគឺហ្គេមយើងកំពុងតែធ្វើការដើរហើយអ្នកនរគ្នាឥឡូវយើងធ្វើការទន្ទឹមរង់ចាំបន្តិចមកឥឡូវយើងនឹងធ្វើការចូលទៅក្នុងហ្គេមដើម្បីចូលបង្ហាញត្រួសត្រាសថាចូលទៅលម្អិតនៅពីការជូនដំណឹងរបស់ខាងហ្គេមខាងក្រុមហ៊ុនខាងហ្គេមអញ្ចឹងណាខាងហ្គេមថ្មីមួយនេះសម្រាប់2021សម្រាប់យើងគឺយើងឃើញហើយគឺហ្គេមមានជាច្រើនមែនតើប៉ុន្តែហ្គេមនេះគឺជាប្រភេទហ្គេមមួយដែរសម្រាប់គឺហ្គេម អឺឃើញ graphics ស្អាតមែនតើយើងឃើញវីដេអូ highlight ហ្នឹងហើយឥឡូវខ្ញុំក៏ធ្វើការរងចាំផងដែរអ្នកនរគ្នាគឺខ្ញុំធ្វើការរងចាំដូចគ្នាអ្នកនរគ្នាអាចធ្វើការតាមដានបាទ channel របស់ខ្ញុំធ្វើការជួយ subscribe channel ខ្ញុំម្នាក់មួយមកដើម្បីធ្វើការទទួលនៅវីដេអូថ្មីថ្មីជាច្រើនផងដែរអរគុណឥឡូវយើងនឹងធ្វើការចូលសិនដោយសារតែ game នេះយើងថ្មីដំបូងគឺត្រូវតែ ធ្វើការ update អ្នកនរគ្នាអញ្ចឹងយើងធ្វើការជួយ update ទម្រាំតែ update គឺយើងត្រូវទៅធ្វើការចូលទៅក្នុងបន្តិចសិនអូខេឥឡូវយើងធ្វើការចូលបន្តិចសិនប្រចាំយើងវារៀងយូរបន្តិចទេអ្នកគ្នាអាចតឹងរងចាំបន្តិចទៅអូខេកន្លែងហ្នឹងខ្ញុំធ្វើការកាត់បាទកាត់តិចហើយធ្វើការធ្វើម៉េចឲ្យលឿនបាទធ្វើការធ្វើម៉េចឲ្យលឿន ឥឡូវយើងចូលមកដល់ក្នុងហ្គេមហើយនៅក្នុងនេះគេដាក់ឲ្យនេះបាទសម្រាប់ការ log in ហ្នឹងគឺអត់ទាន់ទេយើងចាំពេលក្រោយយើងធ្វើការ log in ចូលនៅថ្ងៃទី13ខែ5 2021បាទ2010អឺ2010ចេះត្រៃនៅវេលាម៉ោង10:10នាទីអូខេខ្ញុំចង់បិទសលេងបន្តិចដែរតែអត់ដឹងបិទសលេងនៅណាឬលឺខ្លាំងដល់ហើយ អូខេអូខេអ្នកនរគ្នាឥឡូវនេះយើងធ្វើការចូលមកដល់ហ្គេមហើយគឺវារៀងលឺសូរសំឡេងរំខានបន្តិចអ្នកនរគ្នាអឺខ្ញុំរកកន្លែងបិទអត់ឃើញទេដោយសារតែធំតែចូលមកដល់អញ្ចឹងអ្នកនរគ្នាឥឡូវខ្ញុំអត់ដឹងមិនទេបាទជួប copyright បាទចុះនិយាយឯងមកនេះអត់អីទេ ឥឡូវស្ថាសិនបាទបើសិនជាគប់ជុំគប់ពីដែរយើងធ្វើការខាត់ចេញអូខេឥឡូវយើងមកចូលមកកន្លែងនេះគឺយើងមានបាទកន្លែងនេះសម្រាប់ការជួនដំណឹងបាទជួនដំណឹងរបស់ខាងហ្គេមបាទមានដូចជាប្រភេទជាអង់គ្លេសច្រើនមែនទែនអញ្ចឹងអឺឥឡូវអត់អីទេដូចជាយើងចូលលេខភាសាទៅអូខេសំខាន់គឺកន្លែងនេះមានភាសាខ្មែរយើងហេហេបាទលោមែនទែនបាទមានភាសាខ្មែរហ្គេមមានភាសាខ្មែរអ្នកនរគ្នាឥឡូវខ្ញុំចូលទៅភាសាខ្មែរដើម្បី ដើម្បីដើម្បីចូលទៅធ្វើអ្នកចូលទៅកន្លែងធ្វើបច្ចុប្បន្នភាពការប្រកាសអ្នកគឺឡើងប្រកាសសេចក្តីជូនដំណឹងដើម្បីឲ្យអ្នកអរគ្នាបានដឹងព្រោះឲ្យយើងពើភាសាខ្មែរទាំងអស់នេះគឺអ្នកខ្លះគាត់បានឃើញផងដែរអូខេឥឡូវយើងកុំអាចចូលដល់ខ្ញុំទៅធ្វើការទូមន្តទៀតកន្លែងនេះគឺជាមជ្ឈមណ្ឌលទាញយក មានន័យថាយើងចូលមកកន្លែងនេះព្រោះយើងមិនមិនទាញយកបាទកញ្ចប់ជំនាញអាវុធអីចឹងទៅបាទសម្លៀកបំពាក់នៃរបៀបបុគ្គលបាទនេះដោយសារតែខ្ញុំដាក់ភាសាខ្មែរចឹងណាហ្នឹងហើយបានបញ្ចប់ទាំងអស់ខ្ញុំធ្វើការទាញយកហើយឥឡូវយើងធ្វើការខលចេញឥឡូវយើងនៅធ្វើមើលវីដេអូ highlight show highlight show បន្តិចសិនបាទអូបាទចេញមកហើយបាទអូបាទមានស្អីស្អាតទៀតអ្នកនរគ្នា ខប់សេរីរីរីអូខប់3បាទទោះបានតអាចមកអូបាទខាងនេះគឺ hero នេះស្អាតមែននេះមុខមកអេមខ្វាយជាវិសាច់អូខេខ្វាយពេលបាញ់ទៅមិនខ្វាយជាវិសាច់ហើយអូបាទ ខេបាទ Cop Series បាទអូខេបាទនេះគឺជាវីដេអូ highlight show ទេបងទេឥឡូវយើងចូលទៅធ្វើចូលទៅមើលកន្លែងធ្វើបច្ចុប្បន្នភាពប្រកាសដើម្បីថាសេចក្តីជូនដំណឹងហ្នឹងលេងនៅពេលណាធ្វើនៅពេលណាឥឡូវយើងចូលតែម្ដងអូខេបាទចូលមកដល់ហ្នឹងគឺយើងឃើញហើយបាទសេចក្តីជូនដំណឹងជំរាបសួរអ្នកទាំងអស់គ្នាជំរាបសួរអ្នកលេងជាទីគោរពនេះគេថាខ្ញុំខ្ញុំធ្វើការដាក់ភាសាខ្មែរដើម្បីឲ្យអ្នកអរគ្នាងាយយល់បាទអឺ Beta សាធារណៈនៃ game Bullet Angel នឹងចាប់ផ្ដើមជាផ្លូវការនៅម៉ោង10ថ្ងៃទី13ខែឧសភាឆ្នាំ2021ចា៎ឯកសារដែលទាក់ទងនឹងគណនីរបស់អ្នកនៅក្នុងការធ្វើតេស្តដោយមិនលុបទិន្នន័យអឺនឹងត្រូវរក្សាទុកនៅក្នុងបែបបាទសាធារណៈនេះបន្ទាប់ពីការរងចាំអស់រយៈពេលជាយូរមកហើយទីបំផុតយើងអាចបពិសោធន៍ជាមួយនឹងផ្លូវការកម្លាំង បើកម្លាំងបាទតាកចិត្តនៃហ្គេមបាញ់ប្រហារទូរស័ព្ទចល័តទាន់សម័យនិងរ៉ូមែនទិកសូមចុចចូលរួមក្នុង សមរភូមិជាមួយនឹងមិត្តភ័ក្តិរបស់អ្នកបាទខ្ញុំធ្វើការអានប៉ុណ្ណឹងឯងអ្នកនរអាចធ្វើការចូល download បានហ្នឹងហើយអញ្ចឹងនេះយើងស្គលមកក្រុមមកយើងមានទៀតហ្នឹងហើយអឺចឹងខ្ញុំមានតែប៉ុណ្្នឹងទេគឺប៉ុណ្ណឹងខ្ញុំចែករំលែកតែប៉ុណ្្នឹងទេហើយអ្នកអាចគ្នាអាចធ្វើការជួយ subscribe channel ខ្ញុំម្នាក់មួយមកហើយនឹងធ្វើការខ្ញុំនឹងធ្វើការធ្វើវីដេអូបន្តបន្តទៀតនៅក្នុង YouTube របស់ខ្ញុំដែរ អរគុណបាទជម្រាបលាបាទខ្ញុំមានតែប៉ុណ្្នឹងទេបាយបាយ